ស្នេហាស្រឡាញ់គ្នាងប់រហូតដល់ចាស់ប៉ាត់ចាស់ប្រេងមិនស្នេហ៍ធ្វើឲ្យវែងវាន់ឲ្យសាបវិញអត់ទេខ្ញុំជួយភ្ញៀវដូចអត់ដែរមិនបរាជ័យទេអូន បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះទៅជួបអ្នកគ្រូម៉ាក់ស៊ីពេញម្ដងទៀតជាមួយខ្ញុំបាទទាំងអស់គ្នាបងប្អូនអាស័យដ្ឋានរបស់គាត់នៅខាងជើងវត្តភ្នំជាប់តែម្ដងបងប្អូនប៉ាយរបស់គាត់បាទដាក់ថាគ្រូទាយម៉ាក់ស៊ីពេញងាយស្រួលខ្លាំងមែនតើបាទអរគុណច្រើនបងប្អូនថ្ងៃនេះបាទទៅជួបអ្នកគ្រូដើម្បីស្រាយចម្ងល់បងប្អូនម្នាក់ដែលគាត់សួរថាការធ្វើស្នេហ៍ធ្វើស្នូបហ្នឹងវាអាចបានតែមួយឆាវបាទការធ្វើស្នេហ៍ធ្វើអីហ្នឹងវាបានតែមួយរយៈអញ្ចឹងណាពេលដែលសាបរលាបស្នេហ៍ទៅវិញទៅធ្វើឲ្យអ្នកដែលយើងដាក់ស្នេហ៍ហ្នឹងគេឈប់ស្រឡាញ់ឈប់អី យទៅវិញខ្ញុំចង់ជម្រាបសួរអ្នកគ្រូតាតើបាទការយើង ដាក់ស្នែយើងអីនេះតើគេស្រឡាញ់មួយឆាវមែនទេឬក៏អ្នកគ្រូមានវិធីដាក់យ៉ាងម៉េចឬក៏សូត្រមុនវិជាគេថាយ៉ាងម៉េចឥឡូវយើងចង់ដឹងថាអ្នកគ្រូបកស្រាយយ៉ាងណាសូមទៅជួបគាត់ទាំងអស់គ្នាបងប្អូនខ្ញុំមិនមែនធ្វើស្នែណាយខ្ញុំធ្វើស្នែ បន្ទុនចិត្តចាបន្ទុនចឹងស្រឡាញ់បើថាស្នេហាស្រឡាញ់គ្នាងប់រហូតដល់ចាស់ប៉ាត់ចាស់ព្រេងមិនស្នេហ៍ធ្វើឲ្យវែងវាន់ឲ្យសាបវិញអត់ទេខ្ញុំខុសពី អ្នកផ្សេងគ្រូខ្ញុំចាចាមិនដាក់ស្នែអូមអាមចាប់ខ្មោចអត់ទេចានេះគ្រូស្នែយ៉ាងម៉េចជួយជាស្នែមុខអីចឹងចានិយាយរួមស្នែខ្ញុំមិនថាយើងមកបញ្ចុះបន្ទុនចុះស្នែធម្មជាតិស្នែមុខស្នែថ្មិញស្នែមាត់ភ្ញៀវឃើញទៅចូលចិត្តចង់ទិញចង់ជាវស្រឡាញ់ចូលទៅដឹងរៀបការបាទបាទចាហើយមិនមែនស្នែតែមួយឆាប់ហើយក្រោយគ្រាប់វិញទេបាទបាទចាតែមនុស្សយើងមានស្នែធម្មជាតិខ្លះខ្លះពីពីធម្មជាតិហើយហើយអ្នកខ្លះស្នែនៅមាត់នៅថ្មិញនៅភ្នែកចឹងទៅអ្នកខ្លះ មើលទៅអត់ស្អាតទេប៉ុនមើលយូរទៅគួរឲ្យស្រឡាញ់គួរឲ្យអាណិតចាអញ្ចឹងយើងថែមទៀតទៅកាន់តែស្នេហ៍ខ្លាំងចាស្នេហ៍ស្នេហ៍បន្ទុនចិត្តសម្រាប់រស់ស៊ីស្នេហាប្តីស្រឡាញ់សង្សារស្រឡាញ់អូមានស្នេហ៍ច្រើនពេកអូច្រើនណាបាទតែគូគេថាស្នេហ៍គឺគាត់ទៅសោតហើយផ្លុំអញ្ចឹងទៅធ្វើគេទុនចិត្តនឹងវិញវិញខុសគ្នាវិញវិញអូខ្ញុំអឺ រឿងយកឈ្មោះយកអីចាបតុនចិត្តអារឿងស្នេហ៍បតុនផ្លុំហ្នឹងបើថាយើងទៅប្រឡងយើងទៅយើងមានបល័យមួយសូមឲ្យប្រឡងទៅកែឲ្យជាប់ចឹងទៅណាដូចថាខ្វះបន្ទុកបន្តិចនឹងធ្លាក់អីទៅគេឃើញណាត់ចាឲ្យជាប់ចឹងទៅបាទបងប្អូននេះគឺជាអាសនៈរបស់អ្នកគ្រូគឺមានការរៀបចំតាមលំដាប់លំដាបគួរជាទីសក្ការៈបូជា ខ្លាំងមែនតើអ្នកគ្រូរៀបចំយ៉ាងខ្ជាប់ខ្ជួនហើយនឹងគោរពប្រតិបត្តិយ៉ាងល្អឥតខ្ចោះហើយរួមមានជើងធូបមានកុមារពេជ្រមាន បាទលោកយាយមានលោកតាបោះអីចឹងទៅ ទៅបាទដែលជួយប្រសាទបាទនេះគឺជាទស្សនវិជ្ជាដែលបងប្អូនយើងមកពីខេត្តព្រៃវែងបាទសូមឲ្យលក់ដីដាច់អីចឹងទៅដាក់ស្នែមុខស្នែមាត់បន្ទុនអ្នកទិញដើម្បីធ្វើយ៉ាងណាឲ្យ បាទមានជោគជតារាសីទៅវិញលក់ដីដាច់អីចឹងទៅសូមឲ្យអ្នកគ្រូជួយរឿងគ្រួសារបាទជាងការប្តីមានស្រីជាងការអីចឹងទៅសូមឲ្យប្តីវិលត្រឡប់មកវិញទៅវិញតងចិត្តតងកាយចឹងណាចឹងអ្នកគ្រូបកកាយមែនតើយើងសូនម្ដងគឺស្រឡាញ់គ្នាមកជីវិតលុះថ្ងៃអវសានអត់មាន មានបល័យលក្ខណៈត្អូមអាមអីទេអត់មាន លក្ខណៈបល័យមុនអាគមមុនខ្មៅងងឹត អីដាក់ចូលពោះស្បែកគោស្បែកក្បីអត់មានទេគឺអ្នកគ្រូចេះតែស្នែមុខស្នែមាត់ធ្វើម៉េចតងឲ្យគេស្រឡាញ់ឲ្យគេចូលចិត្តតែប៉ុណ្ណោះគឺស្នែអ្នកគ្រូគឺស្នែស្មោះត្រង់បាទស្នែបរិសុទ្ធចឹងអ្វីដែលអ្នកគ្រូផ្ដោតសំខាន់គឺអ្នកគ្រូដាក់ស្នែមុខស្នែមាត់ឲ្យបងប្អូននិយាយធ្វើម៉េចឲ្យគេចូលចិត្តនិយាយបែបណាឲ្យគេពេញចិត្តអានឹងជាកត្តាចម្បងចឹងណាបងប្អូនខ្ញុំមាននិយាយរួមខ្ញុំមានប្រាប់ដាក់ខ្ញុំហ៎ចាយើងដាក់ទឹកកកនិងกระดาษปะต้นจัดนะ អ្នកណាដែលខឹងដាក់ទៅទុនចិត្តហើយដាក់ទ្រូងសុបាយចិត្ត ដាក់មាត់មាត់តើផ្ពាល់ប្តីស្រឡាញ់សង្សារស្រឡាញ់ញាតិមិត្តស្រឡាញ់អញ្ចឹងម្ដងរសេចខ្ពស់ដដែលចាខ្ញុំមានប៉ុន្តែខ្ញុំសោតភ្ញៀវលឺខ្លះមិនលឺខ្លះបាទបាទតែអ្វីដែលចម្បងគឺបកាយស័ក្តិសិទ្ធិតែម្ដងអេខ្ញុំថាស័ក្តិសិទ្ធិអូនខ្ញុំជួយភ្ញៀវដូចអត់ដែរមានបរាជ័យអូនដូចកំរមានបរាជ័យអូនណាអ្នកខ្លះថាថាស្រែងកាក់កបអូនចាកាក់កប ហើយមួយវិញទៀតពាក់ព័ន្ធទៅនឹងការបង្គាប់បញ្ជាគួរដាក់ប្រមាណដែលអ្នកគ្រូទៅនឹងតែពិតទៅអ្នកគ្រូអត់មានបង្គាប់បញ្ជាប្រមាណអីប្រមាណទេបងប្អូនដាក់ប្រមាណតាមសទ្ធាតាមលទ្ធភាពដាក់ប្រមាណអ្នកគ្រូទទួលប៉ុណ្ណឹងអត់មានកំណត់អីទេអញ្ចឹងណាបងប្អូនហើយទោះបីជាមន្ត្រីធំមន្ត្រីតូចបាទអ្នករត់ម៉ូតូដប់អ្នកកសែតបាទអ្នកលក់អនឡាញបាទអ្នករត់ម៉ូតូដប់អ្នករត់ Pass App ខាងធនាគារខាង CO ខាងអីក៏ដោយឲ្យតែទៅមើលអ្នកគ្រូ គឺអ្នកមកមុនគឺបានមើលមុន បាទអ្នកមកក្រោយគឺបានមើលក្រោយមើលតាមលេខរៀងអត់មានថាឯខាង CEO ចូលមុនខាង អ្នកកសែតចូលក្រោយអត់មានទេអញ្ចឹងណាបាទអ្នកគ្រូគឺធ្វើអ្វីដែលមានតម្លាភាព គឺស្មើភាពខ្លាំងមែនតែនកន្លែងនេះគឺជាចំណុចដែលបងប្អូនយើង មានការគោរពនិង ស្រឡាញ់អ្នកគ្រូខ្លាំងកូនសិស្សកូនគុណរបស់អ្នកគ្រូតាំងពី20ឆ្នាំមុនមកដល់បច្ចុប្បន្នហាក់ដូចជានៅតែមកមើលអ្នកគ្រូដែលឲ្យអ្នកគ្រូជួយដដែលមានន័យថាអត់ដែលបាត់ទេអញ្ចឹងមានន័យថាសព បញ្ជាក់បានថាអ្នកគ្រូមើលបកាយខ្លាំងមិនគេតែងតែមកជួបអ្នកគ្រូឲ្យអ្នកគ្រូជួយជាញឹកញយហើយតាមអ្វីដែលអ្នកដែលធ្លាប់មកមើលធ្លាប់ប្រាប់ខ្ញុំថាអ្នកគ្រូពិតជាមើលបកាយខ្លាំងមែនតែនជាពិសេសក្នុងការរៀបចំបាយសីក្នុងការធ្វើយ៉ាងម៉េចឲ្យបងប្អូនរស់ស៊ីមានបាន ស្នែមុខស្នែអីឲ្យគេចូលចិត្តឲ្យគេអាណិតស្រឡាញ់ហ្នឹងគឺទទួលបានពាក្យ feedback មកវិញគេលើកឡើងថាអ្នកគ្រូបកាយឡើយនឹងខ្លាំងណាស់បាទបកាយខ្លាំងណាស់បាទក្នុងការមើលជោគជិតាក្នុងការធ្វើយ៉ាងម៉េចឲ្យ យើងរស់ស៊ីមានបានដាក់រិស័យឡើងខ្ពស់អីជាដើមនៅគ្រូបកែឡើងហ្នឹងកូនសិស្សនៅគ្រូមើល20ឆ្នាំជាងអត់ដែលបាត់មួយទេចាអ្នកដែលយូរហើយគឺមកទៀតមករកអ្នកគ្រូទៀតចាអញ្ចឹងកូនសិស្សចាស់ក៏មកកូនសិស្សថ្មីក៏មកចាដែលអត់ដែលបាត់ទេអូនហើយចំពោះរឿងស្នេហ៍ ដូចខ្ញុំនិយាយខាងដើមអញ្ចឹង គឺមិនដាក់ទៅស្នែបានតែមួយរយៈមួយឆ្នាំពីរឆ្នាំឬគឺសាបល័យទៅវិញទៅក៏គេឈប់ស្រឡាញ់យើងមិនទេស្នែនេះគឺដាក់ស្រឡាញ់ស្រឡាញ់មកជីវិតតែម្ដងបងប្អូន គឺស្រឡាញ់យកតែមែនតែហ្មងណា ស្រឡាញ់យកជាគូអនាគតលុះថ្ងៃអវសានអីចឹងទៅបាទហើយចំពោះបល័យស្នែហ្នឹងអ្នកគ្រូ ចេះតាំងពីនៅក្មេងនោះបាទស្នេហ៍មុខស្នេហ៍មាត់នឹងចេះតាំងពីនៅក្មេងអ្នកគ្រូនៅខេត្តណោះបាទបងប្អូនសម្រាប់ការទាយឈុតនេះគឺអ្នកគ្រូមានការគោរពបាទបូជាយ៉ាងខ្លាំងចំពោះកន្លែងសក្ការៈរបស់គាត់ទីអាសនៈរបស់គាត់មានកុមារពេជ្រ មានលោកយាយមាន មានលោកតាបោះគឺអ្នកគ្រូតែងតែគោរពជាពិសេសជើងធូបតែម្ដងអ្នកគ្រូគោរពបាទជើងធូបរាប់លានសរសៃទៅហើយបាទអ្នកគ្រូអត់ដែលបោះចោលមកសរសៃឲ្យធ្លាក់ដល់ដីទេគឺអ្នកគ្រូតែងតែគោរពជាប្រចាំហើយជារៀងរាល់ថ្ងៃមុនធ្វើការទូទាយអ្នកគ្រូតែងតែលើកដៃប្រណម្យបន់ស្រន់ទៅដល់ជើងធូបដើម្បីសូមសុខសូមជ័យសិរីសួស្តីទៅដល់អ្នកគ្រូក្រុមគ្រូសាអ្នកគ្រូហើយនឹងជាពិសេសកូនសិស្សកូនគុណដែលទៅជួបអ្នកគ្រូគឺអ្នកគ្រូបន់ឲ្យមានសេចក្តី សុខរស់ស៊ីមានបានទាំងអស់គ្នានឹងអញ្ចឹងណាបងប្អូន ចាកុមារពេជ្រហ្នឹងជួយឲ្យយើងហេងរស់ស៊ីមាន បានដូចថាអ្នកណាអ្នកខ្លះលក់ឲ្យខ្វៀងអញ្ចឹងទៅកុមារពេជ្រនាំរៀបនាំជ័យមកឲ្យចានាំរៀបនាំជ័យមកឲ្យកុមារពេជ្រហ្នឹងគេថាលោកមានផ្នែកទឹកជាទឹកចាដូចអ្នកសច្ចាំងអញ្ចឹងចានៅក្នុងនេះតាំងពីលោកយាយមានលោកតាទឹកលោកតាមីសីនៅចាំងបាំងកាយយាយរួមគុណបាទអ្វីទាំងអស់ខ្ញុំតែរំលឹកជួយបានទាំងអស់អូនបំណាច់ដែលខ្ញុំមកទាយឲ្យស័ក្តិសិទ្ធិ ទី1គុណម៉ែគុណឪគុណតាគុណយាយគុណបធរប្រសងគុណម្ចាស់ទឹកម្ចាស់ដីថែរក្សាទឹកដីនេះជាពិសេសដូចយាយដូនពេញព្រះអង្គបច្ចៅព្រះអង្គដង្ការព្រះអង្គកលុងតាភ្នំចំសានតាភ្នំពេញថ្មីជំនាញផ្ទះទាំងអបារមីទាំងអវត្ថុសាស្ត្រទឹកដីខ្មែរនេះសូមទេវតាឆ្នាំចាស់សូមទេវតាឆ្នាំថ្មីម្ចាស់ទឹក ចាស់ដីព្រៃប្រឹក្សាអតាវត្តព្រៃភ្នំសូមឲ្យខ្ញុំនឹងមាត់ទឹកដៃទឹកជាទឹកក្នុងការទួទាសូមឲ្យភ្ញៀវទាំងអស់ហេងទាំងអស់ហេងនឹងគ្រូហេងនឹងកូនសិស្សឲ្យបានជោគជ័យទាំងអស់ខ្ញុំធ្វើវិធីច្រើនណាស់អញ្ចឹងខ្ញុំបន់ទាំងអស់បានខ្ញុំទាយ តាមពិតទៅអ្នកគ្រូបាទមានចិត្តបនខ្លាំងណាស់បងប្អូនមានចិត្តបនណាស់សំបីអ្នកខ្លះខូចចិត្តរឿងស្នេហាប្រងលោតទឹកសម្លាប់ខ្លួនអីមួយពីរមកជុំអ្នកគ្រូអ្នកគ្រូមានការលើកទឹកចិត្តជាពិសេសផ្ដល់ការលើករិស័យទៅដល់អ្នកដែលមានការខូចចិត្តនឹងរហូតដល់គេមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តឡើងវិញហើយមានការតបស្នងសងគុណអ្នកគ្រូជាបន្តបន្តអីចឹងទៅថាអ្នកគ្រូបាទល្អណាស់បានជួយ បាទឲ្យគេ មានដង្ហើមមានដូចថាមានពន្លឺជីវិតឡើងវិញណាកុំបានអ្នកគ្រូលើករិស័យ កុំបានតែគូលើកទឹកចិត្តហ្នឹងកុំអីគេគិតខ្លីលោតទឹកលោតអីចឹងតែគូបានធ្វើបុណ្យលក្ខណៈប្រយោលឡៃនេះមួយហើយលក្ខណៈដែលផ្ទាល់នេះគឺតែគូធ្វើបុណ្យឲ្យផ្ទាល់ច្រើនណាស់សម្បីតែអ្នកដែលកាត់មកផ្ទះគូសុំទានសុំអីរឿចាយតែគូតែងតែឲ្យបាយទឹកព្រឹកល្ងាចជារឿយរឿយបាទជារឿយរឿយហើយសម្បីតែកូនរបស់អ្នកគ្រូគឺក៏មានចិត្តបុណ្យចិត្តធម៌បាទដូចអ្នកគ្រូដែរសម្បីតែកូនឆ្កែឈឺក៏នាំទៅពេទ្យដែរអញ្ចឹងណាបងប្អូនហើយមួយវិញទៀតអ្វីដែលសបញ្ជាក់ថាអ្នកគ្រូកា កាន់តែមានចិត្តបុណ្យនោះសំបីតែខ្ទឹមក្រហមដាក់នៅក្នុងទូទឹកកកឲ្យដុះហ្នឹងណាក៏គាត់យកទៅដាំដែរគាត់អត់យកមកហូបយកមកពិសាទេឡើយនេះបានបញ្ជាក់ថាអ្នកគ្រូគឺបាទចិត្តបុណ្យចិត្តធម៌ខ្លាំងមែនតែនចឹងណាបងប្អូនភ្ញៀវមកទាខ្ញុំអ្នកគ្រូអើយព្រឹសបងណាអ្នកគ្រូអើយព្រឹសបងថាអូនអូនឯងមានម៉ាត់អ្នកគ្រូប៉ុណ្ណឹងថាអត់ទេអត់អ្នកគ្រូជួយដែរអត់ក៏ជួយដែរចាជួយឲ្យឫស្សីខ្ពស់ដោចិត្តដោអារម្មណ៍ បាទបងប្អូនបាទបងប្អូនចង់មើលបាតដៃមើលស្លឹកបៀជួយលើករាសីអេរ៉ូស៊ីមានបាន បាទគ្រូទាយម៉ាក់សីពេជ្រអាចជួយបានបងប្អូននៅខាងជើងវត្តភ្នំជាប់តលតែម្ដងគឺផ្ទះលេខ6បាទផ្លូវ94បាទឬក៏តាក់ទងតាមរយៈលេខទូរស័ព្ទ012 984 479 941ការ៉េ9បងប្អូនឬក៏010 28ការ៉េ5បងប្អូនអាចតេតងទៅគាត់ផ្ទាល់បានបាទអរគុណបងប្អូនសូមអរគុណសូមគោរពលាបាយបាយ